ត្រីជនរួមភាសាចឹងថ្ងៃនេះយើងមកសាបាទធ្វើការចាប់អារម្មណ៍បាទអញ្ចឹងខ្ញុំនឹងធ្វើការចាប់អារម្មណ៍ទៅលើសិភៅវេយ្យាករណ៍ខ្មែរសម្រាប់បឋមសិក្សាដែលគ្រឹះស្ថានបោះពុំនឹងចែកផ្សាយ គឺជាអ្នកបោះពុំសិភៅរដ្ឋភាគច្រើនសម្រាប់បឋមសិក្សាអញ្ចឹងខ្ញុំនឹងធ្វើការចាប់អារម្មណ៍បកស្រាយការយកឃើញ សង្ឃឹមថានឹងអាចចែករំលែកការយល់ឃើញក៏ដូចជាផ្ដល់ចំណេះដឹងខ្លះៗដល់ជនរួមភាសាឲ្យបានចេះដឹងមួយកំណត់ទៀតឲ្យឲ្យមានការប្រើប្រាស់ក្នុងភាសាខ្មែរយើងកាន់តែដឹងច្បាស់លាស់បាទយ៉ាងណាយ៉ាងណាក៏សូមអភ័យសូមបាទការយោគយល់ជាមុនសូមអរគុណព្រោះយើងចង់បានភាសាមួយដែលមានភាពរីកចម្រើនល្អប្រសើរឡើងដូច្នេះយើងត្រូវតែមានការហើយ បាទការធ្វើធ្វើការសិក្សាធ្វើការរកអ្វីដែលថ្មី ថ្មីលទ្ធភាពព្រោះភាសាយើងនៅសល់កន្លែងច្រើនណាស់ដែលត្រូវការវិវត្តត្រូវអឺជួយគ្នាកែបាទសម្រាប់បឋមសិក្សាដកស្រង់ចេញពីសៀវភៅសិក្សាសិក្សាគូលអញ្ចឹងខ្ញុំសូមចូលទៅ មេរៀនរបស់យើងតែម្ដងគឺមេរៀនទី1 ចំណងជើងគឺស្រៈនិស័យនិងស្រៈពេញតួបាទស្រៈនិស័យនិងស្រៈពេញតួបងប្អូនគ្នាស្រៈនិស័យនិងស្រៈពេញតួអឺជាធម្មតាយើង បាទឬក៏គ្រូភិកច្រើនមិនថាសិស្សជាគ្រូគាត់អានថាស្រៈនិស័យគាត់អានអញ្ចឹងណា គាត់អានទៅតាមទម្លាប់គាត់មិនបានដឹងថានេះនឹងគឺត្រូវប្រកបនឹងសទេពាក្យមួយចំនួនគឺប្រកបនឹងព្យាង្គតម្រួតបាទយើងថាព្យាង្គតម្រួតណាគឺនេះនេះសហ្នឹងវាត្រួតលើជើងសអញ្ចឹងសហ្នឹងវាត្រូវប្រកបនឹងជួយជំនះដើមជានេះនឹងសនេះពាក្យខ្លះគឺងាយស្រួលប្រកបតែពាក្យខ្លះគឺពិបាកអានអញ្ចឹងទៅក៏មិនជាបញ្ហាដែរបើថាពេលខ្លះ យើងប្រកបបានយើងអានបានស្រួលក៏យើងគួរតែហាត់ឲ្យវាចាំឲ្យវាចេះច្បាស់ណាដើម្បីកុំឲ្យខុសក្នុងការអានក្នុងការសេចឹងនេះនឹងសនេះជាងសអសនឹងយសៃទាំងអស់គ្នានៅឯនេះនឹងសនេះជាងសអសយសៃចឹងគួរក៏សម្គាល់ដែរថាសាំងយោគនេះវាមានស្មើសូរសំលេងស្រៈដល់15ជាពិសេសសាំងយោគបូកនឹងយោវាស្មើស្រៈអីឬក៏ស្រៈអីព្រោះស្រៈអីគួរអើអានស្រៈអីចឹងណា ចឹង2បានហើយបើសាំងយោបូកនឹងរវាស្មើស្រអពេលខ្លះវាអត់បូកនឹងរក៏វាស្មើស្រអដែរឧទាហរណ៍ថាពាក្យអ្វីប្រព័ន្ធបាទឧទាហរណ៍ប្រព័ន្ធយន់អីចឹងណាចឹងដូចបោសាំងយោកនឹងនៅជើងថោពាន់ណាហើយស្អីទៀតមួយទៀតមិញប្រព័ន្ធយន់យោសាំងយោកនឹងនៅជើងតយន់ចឹងដូច យកឲ្យខ្ញុំសរសេរតែម្ដងបាទគឺដូចបាទអញ្ចឹងយន្តៈគឺឬក៏យន្ត្រៈបាទអញ្ចឹងយើងអានថាយន្តបើយើងអត់មានសង្យោអានោះពាក្យមួយទៀតវាមានវាមានគេហៅថាប្រភពដូចគ្នាទេតែយើងប្រើវាមានន័យខុសគ្នាចឹងដូចយកអយននៅជាងតយន្តហ្នឹងចឹងសង្យោកន្លែងហ្នឹងដូចមានដូចស្មើនឹងស្រៈអ ជាបាន3ណាសង្យោគស្មើបូកនឹងយោស្មើនឹងសារៈឬក៏សរអៃដូចដូចស្អាហីវិញឆ្ងាយណាបាទសរអអាហ្នឹងក៏អានថាសរអដែរព្រោះយើងក៏ប៉ុន្តែដល់បូកជាមួយយោវាទិញចេញសរអៃហ្មងទៅយើងក៏និយាយនឹងវិញឆ្ងាយជាងវាស្មើសរអៃបាទពពុះអើវាស្មើសរអៃអញ្ចឹងដូចខ្សៃខ្សាក់យោខ្សៃអញ្ចឹងទៅដល់ពេលនៃ ចឹងនៅសាំងយើងនឹងយកនៃវាដូចទៅជាស្រៈស្រៈអីកណៃបូកជាមួយយកយើងសន្មត់បើយើងសេជានិមិត្តសញ្ញានៃការអានយើងហៅសិញចឹងវាចេញទៅជាអញ្ចេះបាទឬក៏គេអាចសេម្យ៉ាងទៀតក៏បានដែរសេម្យ៉ាងទៀតអឺនឹងតតពូអនេះនេះនឹងយកណៃអាចសេអញ្ចឹងបានយើងហៅថាប្រយោប្រៃអីប្រយោ ប្រៃហ្នឹងវាអាចសេអញ្ចឹងបានដែរតែមិនចាំបាច់ទេគាត់ដឹងថាវាអាចទៅសេជាអញ្ចឹងអញ្ចឹងបានប្រហែលហ្នឹង4ហ្នឹងយីតាំង4ហ្នឹងបាទជាពិសេសវាស្មើនឹងសអៈសអៈដូចខ្ញុំសរសេរមកអញ្ចឹងវាស្មើនឹងអៈឧទាហរណ៍ពាក្យអ្វីពាក្យអសង្យោគហ៎ បាទឯស្មើហ្នឹងអឺស្អាក់ឬក៏ស្អៀកស្អឬក៏ស្អៃស្អីតែប៉ុណ្្នឹងចុះអញ្ចឹងស្រៈនិស័យយើងអានថានេះនិស័យមិនជីវៈអានមកនេះយើងអាចត្រូវព្យាងវាទៅនិស័យនិងស្រៈពេញតួរឿងស្អាតហ្នឹងក៏អញ្ចឹងដែរកូនសំទោសអ្នកនរគ្នា បាទស្រៈពេញតួតែច្រើនតែច្រឡំសរសេរទៅស្អាតតាមពិតទៅវាខុសគ្នាទេ បាទអញ្ចឹងសូមធ្វើការចាប់អារម្មណ៍ទៅលើនិស័យប៉ុណ្ណឹងចាស់យើងបន្តទៅទៀតតើមានអ្វីគួរឲ្យចាប់អារម្មណ៍ដែលអាចធ្វើការបង្ហាញអាចចែករំលែកចំណេះដឹង ក្នុងភាសាខ្មែរយើងស្រាក់ចែកចេញបាទចែកជាពីរប្រភេទអញ្ចឹងអ្វីក៏ដោយវាតែងតែមានការបែងចែកមានកម្រិតរបស់វាអញ្ចឹងនៅក្នុង កម្រិតបឋមយើងអាចធ្វើការបញ្យល់បានច្រើនដែរតែมันហួសជាជាហួសពីដែនកំណត់ របស់បឋមបានទេអញ្ចឹងសុភ័យគឺសរសេរទៅតាមកម្រិតយើងកុំឆ្ងល់ថាមិនបានជានៅបឋមគឺសរសេរបានតែប៉ុណ្ណឹងពីព្រោះតើឲ្យឲ្យឲ្យចេះច្រើនយ៉ាងម៉េចព្រោះត្រូវចាប់ដើមបន្តបន្តិចម្ដងបានតិចទៅដល់ថ្នាក់មធ្យមគឺបានថែមពង្រីកចំណេះដឹងមួយកម្រិតទៀតទៅដល់ថ្នាក់មហាវិទ្យាល័យនិងថ្នាក់បណ្ឌិតក្រោយបណ្ឌិតអីហ្នឹងបានគេធ្វើការបញ្យល់បកស្រាយច្រើននៅក្នុងសភៅផ្សេងៗនិយាយរួមសភៅមានការបកស្រាយឲ្យតែយើងរៀនដល់ទើបយើងយល់ អញ្ចឹងយើងរៀនបន្តិចតិចអញ្ចឹងគេសរសេរតាមកម្រិតបន្តិចបន្តិចសិនជាពិសេសសភៅបើយើងគ្រាន់តែអានគឺពិបាកនឹងយល់ដែរព្រោះវាក៏តោងតែមានអ្នកបកស្រាយជាពិសេសរៀនជាមួយជាមួយគ្រូបើកូនបានរៀនបើទាំងអស់គ្នាបានរៀនជាមួយគ្រូគ្រូអាចស្ដាប់ការយកឃើញរបស់អ្នកទាំងអស់គ្នាហើយនឹងឲ្យជាមតិត្រឡប់បើគ្រាន់តែមើលវីដេអូគឺជួយបានច្រើនដែរគាត់ថាมันអាចផ្ដោះដងយោបល់បានច្រើនជាងនឹងទេយ៉ាងណាក៏វាបានជួយមួយកម្រិត ទៅដល់អ្នកដែលជាយមគិតអរគុណចែកជាពីរប្រភេទទាំងអស់គ្នាដឹងអត់ស្រាយខ្លះចែកជាពីរអឺចែកចេញជាពីរប្រភេទហ្នឹងបាទគឺស្រៈនិស័យណាស្រៈនិស័យនិងមួយទៀតស្រៈអីគេបាទស្រៈពេញពេញតួអញ្ចឹងតើពីរហ្នឹងវាខុសគ្នាមិនអាមិនទៅហៅថាស្រៈនិស័យអាមិនទៅហៅថាស្រៈពេញពេញតួណាធ្លាប់ដឹងហើយទាំងអស់គ្នាបាទ ស្រៈនិស័យជាស្រៈដែលសរសេរអាស្រ័យនឹងតួភ្ជញ្ជនៈម្ដងទៀតស្រៈនិស័យជាស្រៈដែលសរសេរដាក់អាស្រ័យជាងវាអាចនៅណាខ្លះទីតាំងវាក្នុងភាសាក្នុងភាសាខ្មែរយើងនឹងលើនៅឆ្វេងនៅស្ដាំនៅពីក្រោមក៏មានដែរអញ្ចឹងអាស្រ័យនឹងតួភ្ជញ្ជនៈដែលលក្ខណៈហ្នឹងវាមួយយ៉ាងដែរវាខុសពីគេត្មង បើសិនជាក្នុងភាសាអឺរ៉ុបខ្សែអង់គ្លេសអីគេដាក់បន្តបន្តគ្នាស្រៈនិស័យមាន24តួបាទស្រៈនិស័យមាន24តួនឹងយើងអត់បានបែងចែកទៅតាមសូរសំឡេងអីច្រើនទេយើងរាប់ឲ្យតែយើងអាចយកទៅអាស្រ័យនឹងជួយជំនះបានបើបែងចែកស្រៈសុតអីនោះហ្នឹងគឺជារឿងមួយលើទៀតបាទអញ្ចឹងស្រៈនិស័យមាន24តួ នេះគំនូបន្ទាត់ឈរនេះ គឺតំណាងឲ្យស្រៈអបាទយើងហៅស្រៈអអញ្ចឹងយើងអានថាអអាអេអីអឺអឺអូអូអ៊ូអើអឺអ៊ីអេអែអៃអោអៅអ៊ំអំអាំអាអូអេអោ បាទអញ្ចឹងស្រាក់ខ្មែរយើងមួយចំនួន គ្មានសញ្ញាទេ បាទមួយចំនួននឹងគឺច្រើន មិនមែន1មិនមែន2មិនមែន3មិនមែន4គឺមានដល់ទៅ8ដែល គ្មានសញ្ញាឬយើងហៅមួយយ៉ាងទៀតថាស្រាក់កប់តួបាទស្រាក់កប់តួ8បងប្អូនគ្នាដឹងអត់សង្ឃឹមថាយើង នឹងដឹងនៅពេលបន្តបន្ទាប់ស្រៈទាំងនោះមានស្រៈអបាទស្រៈអ បើន័យថាអខ្លីអអអអអញ្ចឹងវាវាវាធ្វើឲ្យខ្លីมันអាចបន្តទៅទៀតបានទេគេហៅស្រៈខ្លីអខ្លីគឺអអឺនិងអ៊ូអ៊ូនឹងស្តៀងនឹងអ៊ូដែរពេលខ្លះស្តៀងនឹងអ៊ូដែរដងទៀតស្រៈអអមកន័យថាអខ្លីគឺអអឺអឺនិងអ៊ូបើតាម អូមិនមិនបាច់បញ្ចេញទេយោបល់ហ្នឹងអូខ្លីបាទដោយសារតែស្រៈទាំងនោះគ្មានសញ្ញាទើបក្នុងការសរសេរខ្មែរយើង សន្មតថា ស្រៈទាំងនោះជាសកប់បាទកប់អីដែលខ្ញុំមិននិយាយមិញហ៎បាទកប់តួក្នុងតួភ្ជុញជាអ្នកជាស្រៈកប់តួក្នុងតួភ្ជុញជុញជាអ្នកអញ្ចឹងស្រៈហ្នឹងគឺគ្មានសញ្ញា ញ្ញាទេដែលធ្វើឲ្យភាសាខ្មែរយើងមានលក្ខណៈពិសេស បាទគឺវាវាពិបាកបន្តិចដោយសារវាត្រូវតែមានជួញជំនះពាក្យត្រូវតែមានស្រៈតែដោយសារវាកប់ទួធ្វើឲ្យពាក្យហ្នឹងវាអត់មានស្រៈទេអញ្ចឹងយើងអាចច្រឡំប្រកបជាមួយពាក្យផ្សេងវាទៅ ជាតួប្រកបជួញជំនះប្រកបរបស់ពាក្យផ្សេងអញ្ចឹងណាអញ្ចឹងតើយើងប្រឹងរឿងចំណាំមែនតើ ក្រៅពីសញ្ញាស្រៈនិស័យខាងលើសញ្ញាស្រៈខ្មែរទាំងអស់អាចយកមកសរសេរភ្ជាប់នឹងតួព្យញ្ជនៈបានបាននេះថាម៉េចក្រៅពីសញ្ញាស្រៈនិស័យខាងលើអា4មិញហ្នឹងមើលទៅសពសព4ទៀតបាទ8សញ្ញាស្រៈខ្មែរទាំងអស់អាចយកមកសរសេរភ្ជាប់នឹងតួព្យញ្ជនៈបាន បាទទៅតាមលទ្ធភាពរបស់វាណាបានទៅតាមលទ្ធភាព ដល់ពាក្យខ្លះក៏វាមិនត្រូវការប្រើអីដែរអញ្ចឹងណាដូចជាសញ្ញាស្រៈអាអាចសរសេរនឹងកអញ្ចឹងសញ្ញាអានឹងកបើន័យថា កដាក់មុនកអាកាអញ្ចឹងឲ្យទៅជាកានិងខឲ្យទៅជាខាអញ្ចឹងខអាខានឹងងើបើទុកមួយលើនឹងងើឲ្យទៅជាងារណែនេះបានជាសូខុសគ្នា ចឹងសអាមានកាមានខានឹងងដាក់ដាក់ស្រីបាទទៅជាអៀសអាហ្នឹងសូវិញទៅជាសូអៀវិញទៅជាងាសញ្ញាអេសាអេបាទសញ្ញាអេអាចសរសេរជាមួយនឹងចឲ្យទៅជាជេបាទដាក់ពីលើនេះដាក់ខាងស្ដាំអាចសរសេរជាមួយចអញ្ចឹងចអត់ដាក់សាអេទេចដាក់សាអេប៉ុន្តែអានថាអ៊ីសូវាទៅជាអ៊ី ជីណាឲ្យទៅជាជីបាទជាដើម គ្រប់តួស្រៈនិស័យទាំងអស់ក្រៅពីអវែងបាទខ្លីគឺអអអអឺបាទលើបាទអូវែងអ៊ូខ្លីអាស្រ័យជាមួយ គ្រប់តួភ្ជញ្ជនៈទាំងទាំងអស់ បាទត្រង់ហ្នឹងបានន័យថាស្រៈវាវាយើងឃើញវា អាស្រ័យទៅលើជួយជំនះយើងក៏អាចឃើញតែបើយើងអត់ឃើញបានន័យថាវាមានស្រៈខ្លីនៅក្នុងហ្នឹងមាន4ដែលយើងត្រូវគិតតើវាមានមួយណាខ្លះអញ្ចឹងយើងរៀនយើងដឹងហើយគឺពួកអវាមានស្រៈកប់តួអកខអញ្ចឹងទៅដល់ពេលពួកអវាមានស្រៈកប់តួអឃើញទេ ជំនួសពេលយើងរៀនជួយអ្នកយើងនឹងដឹងហើយហើយយើងគិតដឹងវិញក៏យើងនឹងដឹងដែរអញ្ចឹងកខវាមានស័កកប់តួអកខវាមានស័កកប់តួអអញ្ចឹងហើយចូលស័កកប់តួអនិងសាប់ស្រៈកប់តួអ៊ូយើងអាចដឹងវានៅក្នុងជួយអ្នកអីគេនៅក្នុងពាក្យអីគេដឹងអត់សាក់គិតមើលមើលគិតមើល ចឹងយើងបន្តទៅទៀតបាទឧទាហរណ៍កដៃខ្ញុំបាទកដៃខ្ញុំម៉ែខត្រីមនុស្សកើទូកងើគេឧទាហរណ៍តែពីរមិនដូចតែគ្នាទេនៅសល់ពីរទៀតគឺអក់ខ្លីនិងអ៊ូខ្លីចាំមើលគេឧទាហរណ៍អត់វាជាអត់ឃើញទេអញ្ចឹងកដៃកដៃខ្ញុំ នៅក្នុងព្យាង្គដៃហើយនឹងព្យាង្គខ្ញុំយើងថាពាក្យតែម្ដងទៅដៃគឺមានពាក្យស្រអៃជាស្រៈពាក្យខ្ញុំ គឺមានស្រអុំជាជាស្រៈចុះពាក្យកកដៃកយើងនេះស៊ីស៊ីកឲ្យគ្នាមានស្រៈអីអត់កូនឃើញទាំងអស់គ្នាមានឃើញស្រៈនិស័យអ្វីអត់បាទអត់ឃើញអត់ឃើញមានស្រៈនិស័យអ្វីទេហេតុអីពីព្រោះវាមានស្រៈកប់តួអ នៅក្នុងនៅក្នុងនឹង បើសិនជាយើងយកអានេះមកធ្វើជាសាក់កប់តួអឬក៏យើងសេងចេះក៏បានដែរយើងសេឲ្យតូចបាទគឺម្លេះมันមានពិបាកអ្វីទេ បាទកាយពិបាកវានៅតែមានប៉ុន្តែវាសម្រួលបានខ្លះហើយវាអត់មានជាលក្ខណៈរបស់ភាសាខ្មែរយើងអញ្ចឹងកគឺមានសាក់កប់តួអក្នុងនេះខក៏អញ្ចឹងដែរយើងអាចប្រកបតែខអខសូម្បីប្រកបក៏យើងប្រកបមិនកើតដែរដោយសារវាអត់មានសារៈយើងដឹងថាវាមានក្នុងនឹង យើងអាចបង្កប់បានលោកគ្រូតែនាំសិស្សបង្កប់ខអខកអកតែអត់ត្រឡប់ព្រោះរៀនគ្រូភិកចឹងក៏អត់បង្កប់ដែរក៏អត់ដឹងមនុស្សកែវបានមានសកប់ទូអលទូកងើណាកន្លែងហ្នឹងក៏អញ្ចឹងដែរមានសកប់ទូអលហើយតើប្រហែសអាចច្រឡំកងើផងមកវាមានសកប់ទូដូចតែគ្នាតែបើយើងបានរៀនយូរយូរទៅបានយើងដឹងថាកនេះជាជួយអ្នកប្រក្រតរបស់ទូទេអញ្ចឹងទូក៏ទូក ងើនៅខាងផ្សេងទៅវាទេពាក្យដាច់ប្លែកពីគ្នាបាទចំណុចស្រៈផ្សំនិងជួញជំនះស្រៈផ្សំនិងជួញជំនះបើន័យថាយើងប្រកបជួញជំនះដាក់ស្រៈហើយទៅកបនឹងជួញជំនះមួយទៀតមកបានសូមួយទៀតសូសូសម្លាច់មួយទៀតឧទាហរណ៍សាកផ្សំនឹងជួញជំនះកក មានសក់កប់តួអង្គហ្នឹងកាកេកៃរហូតដល់កោះតោះយើងសាក់រាប់បងប្អូនគ្នាមើលកកាកេកៃគឺគឺកោកោគួគឿគៀគេកែកៃកោកៅកុំកំកម្មកាសកោកេកោបើមិនស្រួលអាចផ្លត់ទៅណាមួយតោះអញ្ចឹងទៅតែសាហាត់អឺស្រាក់ផ្សំនឹងជួយជំនះខ ស្រៈផ្សំនឹងព្យញ្ជនៈខស្រៈផ្សំនឹងព្យញ្ជនៈខឬក៏ព្យញ្ជនៈសំនឹងស្រៈតំណងជាងណាព្រោះយើងដាក់ព្យញ្ជនៈមុនអញ្ចឹងកកឲ្យដាក់អាកាគឺយើងគួរតែហៅថាព្យញ្ជនៈផ្សំនឹងស្រៈតែប្រហែលជាមិនជាអីទេហើយអញ្ចឹងក៏ក៏យើងអាចយល់ទេមើលទៅពេលគួរអាចច្រឡំមិញស្រៈផ្សំនឹងព្យញ្ជនៈខអញ្ចឹងបានជាខអខអាខអេខអីខអោះ រហូតដល់ខអស់ជាងសរុបទៅអានថាខខាខេខេខឺខឺខូខូខួខើខឿខៀខេខែខៃខោខៅខំខំខំខះខះហើយខុសខេខោះអាចអាចផ្លាត់បាទសូមអធិស្ឋានសិនណាអឺសូមអធិស្ឋានជាមុនអញ្ចឹងយើងបន្តទៅទៀតគេចង់បង្ហាញអី ស្រៈផ្សំនឹងជួយជំនះឬក៏ជួយជំនះកោនឹងផ្សំនឹងស្រៈកោអោកោអ៊ីកោអ៊ីកោអ៊ីរហូតដល់កោអ៊ូអញ្ចឹងយើងអឺសាក់ផ្សំទៅបាទអញ្ចឹងយើងអានថាកោគៀគីគីគឺគឺគុគូបាទថាពួកអូអត់មើលពិបាកជាងពួកអូទៀតមិញដល់គីគឺគឺគុគូគួគឺ គឺគាគេកែកៃគូកៅគុំគុំគំកះគូកេះគូស្តៀងស្តៀងគឺគាត់ថាផ្លត់បើគោះកោអ៊ូគោះសាកផ្សំនឹងជួយជំនះខើបើដូចតែគ្នាទេលក្ខណៈស្រាគឺទៅជាខើអើខើអ៊ីខើអ៊ីខើអ៊ីរហូតដល់ខើខើអ៊ូបាទប៉ុណ្្នឹងចុះ ចាំមើលគេធ្វើការបកស្រាយបន្តទៅទៀតបាទចំណុចនេះ ការខាការខាកត់សូសំលេង a បងប្អូនគ្នាកត់សូសំលេង a គៀគៀកត់សូសំលេង e ដូច្នេះសញ្ញាសារៈភ្ជាប់តួអាចប្រើបានជាមួយនឹងសញ្ញាភ្ជួញជាអ្នកទាំង33តួតែសូរខុសគ្នាបាទទៅតាម កខកទៅតាមពួកអពួកអម្ដងទៀតដូច្នេះសញ្ញាស្រៈភ្ជាប់តួអាចប្រើបានជាមួយនឹងសញ្ញាភ្ជាប់យនៈទាំង33តួបំជួយយើងសាកទៅបាទសញ្ញាស្រៈភ្ជាប់តួអាចប្រើបានជាមួយនឹងសញ្ញាភ្ជាប់យនៈទាំង33តួនេះគឺជាលទ្ធភាពដើម្បីអាចទៅរួច តែมันប្រកាសថាវាប្រើទាំងអស់នេះវាចង់ប្រើទាំងអស់ទេបាទចំណុចខ ស្រៈពេញតួមិនយើងនិយាយពីស្រៈអិស័យស្រៈដែលអាស្រ័យនឹងជួយជួយជាអ្នកបាទស្រៈពេញតួខុសពីស្រៈនិស័យទៅវិញពីព្រោះវាមិនបំបែកខ្លួនបាទគឺរូបហ្នឹងវាមានសម្លេងមួយតែម្ដង ស្រាក់ពេញតួអាចសរសេរតែឯកឯងបានដោយមិនដោយមិនបាច់ពឹងផ្អែកលើតួភ្ជុញជានាដោយមិនបាច់ពឹងផ្អែកលើតួភ្ជុញជានាឬក៏និយាយថាដោយមិនអាស្រ័យនឹងតួភ្ជុញជានាយកមកធ្វើជាជួយអ្នកគោលទេបាទគឺវានឹងឲ្យគោលចាំមើលយើងយើងយើងយើងនឹងឃើញអ្វីខ្លះស្រាក់ពេញតួ15តួណាស្រាក់ពេញតួ15តួ ចឹង15តួហ្នឹងគឺឥតត្រូវការជួយជំនះអ្វីទេ ដែលមកដាក់ពីមុខវាឬក៏ពីលើវាឬក៏ពីក្រោមវាណាចឹងយើងអានថាអអាអេអីអូអូអៅឬឬលឹលឺអែអៃអោអៅទាំងអស់គ្នាប្រហែលជា ចាប់សំអារម្មណ៍ចាប់ឃើញថាខ្ញុំអានស្រៈមួយដែលពីរឬដែលមិនត្រូវយើងនឹកដល់ស្រៈ A ស្រៈ E ស្រៈ A A E A តើទៅតាមជួយនេះពួកអូយើងអានថាម៉េចបាទ E E E ស្រៈពេញតួក៏អីចឹងដែរ A A E A អូអូអើចឹងកន្លែងអូអូជាពិសេស បើសិនជានៅក្នុងកលៈទេសៈខ្លះគឺវាអានថាអ៊ូអូសួរអានអូអូទៅទេបាទអសំទោសអូអូប្រកាសជាត្រូវដូចជាពាក្យអូតពាក្យអីចឹងទៅហើយចុះអ៊ូអ៊ូត្រូវអត់ក៏ត្រូវឧទាហរណ៍ពាក្យឧទាហរណ៍អ៊ូទៀនហេពាក្យអីប្រើអ៊ូខ្លះនឹកមិនទាន់ឃើញ បាទចាំជក់វិញចាំបង្ហាញតែម្ដងឪឬឬលើកលឺអែអៃអោឪ ឧទាហរណ៍អគារអញ្ចឹងយើងមិនអានអគារទេគឺជាស័ព្ទពេញតួអណាកវិគាររគាអាហាគឺអាហើយហអាហារហាអីសីគឺអេស័ព្ទពេញតួប៉ុន្តែយើងអានថាអីកន្លែងហ្នឹងអានថាអីដូចគ្នាសអីសីអញ្ចឹងអានថាអីសីអីសានអីដូចគ្នាសអាសានសានអញ្ចឹងឧ អត់មានស្រៈអីត្រូវការឬក៏ជួយយើងអីបន្ថែមទៀតទេតែប៉ុណ្ណឹងស័កសអន្តស័កភវាភាឧសភាអ៊ូឬក៏អូឃើញទេចឹងកន្លែងហ្នឹងអានថាអូប្រកបនឹងជួយអ្នកប្រកបទៅជាអូន តែមិនមែនជួយអ្នកដើមឈៀងទេណានឹងកែជួយអ្នកប្រកបអូនឪម៉ាល់នេះឪឪសាក់វិញតួម៉ាឡម៉ាបន្តមួយ ម៉ាល់ម៉ាហ្នឹងបានន័យថាម៉ម៉អាម៉ាឡម៉ាតមួយម៉ាល់គឺម៉សម្រាប់ពីម៉ម៉ហ្នឹងគឺជាសញ្ញាជួយលក្ខបណ្ឌបន្ថែមអញ្ចឹងយើងអានថាម៉អាម៉ាឡម៉ាតមួយម៉ាល់អូម៉ាល់អអូអូវើអើរៀងរៀងរៀងអបាទមួយទៀតរៀងច្បាស់ជាងហ្នឹងបើសិនជាបើសិនជាចែសូវាអឺអឺវើអើអញ្ចឹងអឺអើអឺអើឃើញស្តៀងគ្នាដែរ ដល់ពេល over អើក៏មិនជាអីដែរគាត់ថានេះស្តៀងជាងអើអើអើនេះអូអូបើចេញទៅអើវិញអញ្ចឹងលក្ខណៈភាសាខ្មែរយើងយើងអាចឲ្យត្រូវយើងអាចប្រកបចេញជាទៅជាអញ្ចឹងដូចយើងប្រកបពាក្យថាកើវាគាកគៀកបតមួយទៅជាគៈជុំបើកើអកៈហ្មងទៅកើអែគែនឹងកមិនគៈមិនស្រួលឃើញទេអញ្ចឹងលក្ខណៈភាសាវាមានលក្ខណៈងាយស្រួលអញ្ចឹងសំខាន់យើងរើ នៅក្នុងការប្រើប្រាស់ជាងសូមធ្វើការចាប់អារម្មណ៍និងបង្ហាញបន្តទៅទៀតរឹកពីយើងអានថារឹកពីគោឬក្របីអញ្ចឹងឬសាក់វិញទួតដូចជារៅឬឬដែរឃើញទេក្របីរលឹកដូចជាលឹកនឹងលើលឹកអង្គលឹកលឺសូអញ្ចឹងដូចលើឬលឺអញ្ចឹងសូរសូអានេះមិនមែនជាអំណានពាក្យទេគេដាក់ដាក់រមកអញ្ចឹង គ្រាន់តែស្មើពាក្យទេបាទបន្តមកដល់ឯងក៏ឯងអានថាឯងឯដស្មើពាក្យស្មើនឹង OII ដែរនេះដអាស្ដារដែរទេឱកាសឱសបិញតួកានសកាក្រអៅបាទអៅសបិញតួស្រៈពេញតួជាស្រៈដែលខ្មែរយើង បង្កើតឡើងដើម្បីកត់ត្រាពាក្យ ដែលមាន ប្រភពពី បាលីនិងសំស្ក្រឹតបាទនៅពេលនេះយើងអាចស្ដែងឃើញដឹងឲ្យច្បាស់ថាហេតុអីបានជា មានស្រាក់ពេញទួបើស្តាក់និស័យយើងមកកកោក20ជាង24 25អញ្ចឹងទៅណានឹងរកទាំងស្រាក់កប់ទួ4 8ទៀតក៏ព្រោះដើម្បីកត់បាទដើម្បីកត់ត្រាពាក្យដែលមាន ប្រភពពី បាលីសំស្ក្រឹតព្រោះខ្មែរយើងនិយមភាពច្បាស់លាស់មិនងាយរំលោភយករបស់គេទេ បើសិនជារបស់នឹងនាំចូលពីបរទេសយើងតែងណាវត្ថុរបស់ហ្នឹងភ្ជាប់ពាក្យទេឧទាហរណ៍សម្ពុទ្ធទេបាទឬក៏អឺទៀបទេមែនទេកន្ទុំទេអញ្ចឹងគឺយើង ដាក់ច្បាស់លាស់ណាស់នៅក្នុងសញ្ជាតិរបស់ភាសាខ្មែរយើងរបស់ជនជាតិយើងហើយពាក្យដែលយើង ប្រើរួមជាមួយ បាលីសំស្ក្រឹតដែលជា ភាសាដ៏ចាស់ដូចភាសាយើងដែរកាលពីបុព្វកាលគាត់ថាភាសាអស់នេះ គេបានវិវត្តឬក៏ຕົកនៅម្ដុំឬក៏រស់នៅជាមួយភាសាផ្សេងដូចភាសាយើងអញ្ចឹងនៅរស់នៅជ្រកក្នុងភាសាយើងហើយយើងយកមកប្រើនឹងបំបែកតទៅទៀតទៅតាមភាពចាំបាច់នឹងពេលវេលាកំណត់ចំណាំបាទតោះទាំងអស់គ្នាមើលកំណត់ចំណាំមើលស្រៈពេញតួមិនមែនជាសញ្ញាស្រៈបាលីបាទស្រៈបាលីមាន8ទេ ឬសាំងសក្រិតនោះទេសាំងសក្រិតមាន13ហើយថែមឬមួយទៀត14សាំងសក្រិតក្តីបាលីក្តីគ្មានតួអក្សរទេ បាទវាគ្រាន់តែជាភាសានិយាយគឺគេនៅស្រុកឥណ្ឌាគេកត់តាប្រើអក្សរប្រាមី ប្រាមីឬក៏ទេវនគរី បាទនាំមកយកមកកត់ច្បាស់ជាងគេគឺអក្សរទេវនគរី មានតែភាសាប៉ុណ្ណោះអញ្ចឹង សំស្ក្រឹតក្តីបាលីក្តីគឺមានតែភាសាទេអត់បានបង្កើតតួអក្សរសម្រាប់ភាសានឹងខ្លួនឯងទេគឺមានអក្សរមួយដែលជាប្រភពធំ បាទសម្រាប់ភាសាផ្សេងផ្សេងដោយភាសាឡាដោយអក្សរឡាតាំងចឹងត្រូវបានបារាំងយកទៅប្រើត្រូវបានអង់គ្លេសយកទៅទៅប្រើចឹងទេវនគរីស្តៀងនឹងចឹងដែរគឺភាសាផ្សេងៗបានយករូបរបស់វាទៅបំបែកយកទៅកែច្នៃខ្លះៗទៅសម្រាប់ភាសារៀងរៀង ខ្លួនដែលមានលក្ខណៈគ្រួសារអញ្ចឹងអាចចាត់ទុកថាអឺទេវនគិរីហ្នឹងគឺជាប្រភពមេអសរបាទរបស់សាំងសក្រិតរបស់ឥណ្ឌាជាពិសេសក៏តកតងនឹងភាសាខ្មែរយើងដែរបាទអរគុណចំពោះការចាប់អារម្មណ៍នៅក្នុងមេរៀនហ្នឹងនៅក្នុងមេរៀនបន្ទាប់គឺអំពី ភ្ជុញជាអ្នកបាទបើជាងយកដូចជាជើងជើទាំងអស់គ្នា សូរបស់វាណាយើងអានថាបយុញក៏បយុញទៅបើភាសាខ្មែរយើងហើយជាអានមិនចេញទេវាច្រើនតែ សូហ្នឹងបំលែងទៅជាជើទៅជាភ្ជើណាបើបើកសូទៅជាផើទៅទៀតអញ្ចឹងបជើញើបជុញស្លាកកប់តួអ៊ុភ្ជុញណាភ្ជុញើភ្ជុញអញ្ចឹងទៅជាងជើអានថាជានៅនេះតាមភាសាបាលីឬក៏សានស្ក្រឹតគេអានថា បញ្ចាញយណៈបាទស្រៈអគាបញ្ចញើបញ្ចាញបញ្ចាញយណៈយៈពួកអគឺយើងពួកអពួកអអគេមានតែអមួយទេបញ្ចណៈព្យួរយើងព្យួរយណៈបរិយសំស្ក្រឹតបញ្ចាញយណៈបាទបញ្ចាញយណៈឬក៏វិញ្ញាណទៅទៀតព្រោះពរនឹងវងអាចដូរគ្នាបាទប៉ុណ្ណឹងសិនជួបគ្នានៅវីដេអូក្រោយបាទអញ្ចឹងឥឡូវនេះយើងសូមធ្វើការចាប់អារម្មណ៍ ទៅលើភញ្ញុញជាអ្នកចឹងអ្វីទៅទៅអ្វីទៅជាភញ្ញុញជាអ្នកហើយភញ្ញុញជាអ្នកវាមានប៉ុន្មានបាទប៉ុន្មានប្រភេទហើយមាន ចំនួនសរុបទាំងអស់ប៉ុន្មានអញ្ចឹងយើងមកមើលទាំងអស់គ្នាតួភញ្ញុញជាអ្នកដែលគេយកមកកត់ត្រា ភាសាខ្មែរសពថ្ងៃ មាន33តួបាទភញ្ញុញជាអ្នកគោលមាន33តួ ហើយទាំងអស់គ្នាដឹងអត់តើមានជួយជំនះបន្ថែមឬទេ បាទប្រកបជាមាន គេហៅថាសញ្ញាជួយជំនះបន្ថែមដោយប្រើសម្រាប់2ឬក៏ថ្មិញកណ្ដុលមួយទៀតគឺ ប្រើត្រីស័ព្ទឬក៏សញ្ញាអលក្នុងវិជ្ជាក្រមខ្មែររបស់វិទ្យាស្ថានពុទ្ធសាសនាបណ្ឌិតមាន35តួគឺរាប់ទាំងអសបុរាណណោះបាទសសបុរាណគឺលោក ថែមអូមិនមែនទេ គឺថែមបឺនិងពទៀតជួយជាអ្នកទាំង33តួនោះមានបាទអញ្ចឹងជួយជាអ្នកគោ33តួក្នុងភាសាខ្មែរមាន ដូចតទៅនេះបាទអញ្ចឹងទាំងអស់គ្នាមកអានទាំងអស់គ្នាកខកខងចឆជឆញ ដថដថណតថតថណបផពផមើយោរលវសហឡអចឹងទាំងអស់នេះមានចំនួន33តួបើសិនជាគេបែងចែកគឺបាន5វគ្គ1 2 3 4 5អញ្ចឹងនេះគេហៅវគ្គកវគ្គចវគ្គដវគ្គតវគ្គប ចុងក្រោយគេគេហៅសេសវៈគឺមានដល់ទៅ8អក្សរនេះ1 2 3ជួយជាអ្នក3 4 5 6 7 8ការបែងចែកយ៉ាងដូចនេះវាមានសារៈសំខាន់នៅពេលក្រោយជាពិសេស នៅក្នុងការប្រកបបាទជួយជាអ្នកណាអាចស្ថិតនៅលើជួយជាអ្នកណាបានជាដើមបាទអញ្ចឹងរូបនេះគឺមានលើមានក្រោមមិនមែនប៉ុណ្ណឹងគេហៅតកទេអត់ទេក មានតែខាងលើទេ ជញ្ញៈគោលខាងក្រោមគឺជាជញ្ញៈបន្សំជាជើងបាទគេហៅបន្ទប់បន្សំជាជើងជើងកជើងកខហើយនឹងជើងខកហើយនឹងជើងកខហើយនឹងជើងខងហើយនឹងជើងងបាទផ្សេងផ្សេងទៀតក៏អញ្ចឹងដែរគឺខាងក្រោមវាជាជាជើងបាទអញ្ចឹងយើង សូមធ្វើការចាប់អារម្មណ៍បន្តទៅទៀត មូលភេទ OL ដោយសារតែព្យញ្ជនៈខ្មែរមានសញ្ញាច្រើនជាងសញ្ញាច្រើនជាងអីច្រើនជាងសូទៅគេចែកជាពីរមូលភេទបាទមានសញ្ញាច្រើនជាងសូទៅចែកអឺគេចែកជាពីរមូលភេទចែកអីជាពីរមូលភេទចែកសញ្ញាមែនដើម្បីសម្រួលក្នុងការប្រើប្រាស់ក្នុងសំសំណេរ និងអំណាចណាដើម្បីសម្រួល ក្នុងការប្រើប្រាស់ក្នុងសំណេរនិងអំណាចជាងបើគេសួរថាហេតុអ្វីបានជាគេចែកជាពីរមូលភេទបាទជួយអ្នកខ្មែរហេតុអីបានគេចែកជាពីរមូលភេទគឺដើម្បីសម្រួល ក្នុងការប្រើប្រាស់ក្នុងសំណេរនិងអំអំណានអាហ្នឹងអាហ្នឹងចាត់ទុកជាវត្ថុបំណងរបស់គេណាមូលភេទនោះ បាទនោះអានថានោះ គឺមូលភេទអនិងមូលភេទអដែលជាស្នាក់កប់តួនៅ ក្នុងជួយជំនៈពួកអពួកអបាទស្នាក់អស្អអញ្ចឹងបន្តទៅទៀតអញ្ចឹងយើងត្រូវដឹងថាក្នុងជួយជំនៈគឺមានមូលភេទអនិងអដូច្នេះហើយវាបាន ក្រុមអហ្នឹងអមូលភេទ OL ឥឡូវយើងមកមើលកព្យញ្ជនៈពួកអអញ្ចឹងយើងបានដឹងហើយព្យញ្ជនៈខាងលើ នៅពេលនេះគេបានដាក់វាទៅជាក្រុមទៅតាមមូលភេទបាទមូលភេទអបានន័យថាម៉េចបើន័យថាវាមានស្រៈសូស្រៈកប់តួអនៅក្នុងនឹងគឺកគឺជាសូទេបាទគឺយើងសូកអកជួយជំនះហ្នឹងធម្មតាមានសូកខចឆដអីចឹងសូរបស់ជួយជំនះតែបើសិនជាមានយើងអានថាកបើន័យថាហ្នឹងគឺជាសូរបស់វាដែលប្រកប ដែលមានសូអក្នុងហ្នឹងអញ្ចឹងកខចឆដថណតថបផសហលអសតតែជាជួយជាអ្នកមូលភេទអពីព្រោះមានសារកប់តួអទៅតាមការចាប់អារម្មណ៍របស់ខ្ញុំគឺវាអានថាអញ្ចឹងវានៅក្នុងក្រុមពួកអអញ្ចឹងដោយសារវាមានសារកប់តួអក្នុងហ្នឹងទៅចាត់ទុកជាពពួកមូលភេទអឧទាហរណ៍ កាខោចៅឆៃដំណាតើធោបួផែសេះហោះលេះឡោះអំបោះបាទអញ្ចឹងមូលភេទអធម្មតាបើសិនជាវាអត់មានសាច់អស័យទេ វាអានអអញ្ចឹងហើយអានកខអញ្ចឹងហើយតែកាលណាវាមានសាច់អស័យមកផ្សំវានឹង មូលភេទសូអរបស់វាសូកប់តួអគឺអត់ប្រើទេ គឺប្រើស្រៈនិស័យហើយនឹងជាធម្មតាបើសិនជាអត់មានស្រៈនិស័យគឺវាអានទៅតាមមូលភេទដើមរបស់វា ដែលមានសូអហ្នឹងអានថាកអានថាថអានថាតអានថាបអីចឹងទៅចូលទៅដល់ចំណុចខជួយជំនះពួក L បាទពួក L គឺមានសញ្ញា L ដូចយើងហៅ O L L អញ្ចឹងណាតែយើងនៅអត់ទាន់បានបែងចែកយើងបានទុក យើងបានអស់បន្លាយពេលជាយូរទុកឲ្យភាសាយើងនឹងសល់ចន្លោះច្រើនណាស់តាអញ្ចឹង curl curl ងើគឺមានសូសអឺយើងហៅសារអឺនៅក្នុងនឹងបើសិនជាវាមានអឺសារអេសាយទៅវាសារអេសាយហ្នឹងត្រូវអានតាមមូលភេទអឺយើងបានចែកដាច់រួចហើយ a a a e e e ទៅតាមមូលភេទ o e ពីដំបូងទីអញ្ចឹងមូលភេទអឺយើងយកមករៀបបានប្រមាណ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 15 3ហើយអត់ទាំងគ្រប់ទេយើងនៅការប្រើសញ្ញាអបន្ថែមទៀតខ្វះជួយជំនះក្រុម22ចាឧទាហរណ៍កៅគីខូរខៅខូខៅរងាញើញូរតទូរំពេវេលាយោធាមមីមមើ លំនៅវិធីបាទតើអ្នកនរចាប់អារម្មណ៍អ្វីខ្លះកន្លែងនេះបាទយើងយើងថាចាប់ឃើញណាយល់ឃើញណាបន្តមកដល់ជើងភ្ជួញជីនីជើងភ្ជួញជីនីជើងភ្ជួញជីនីអង់គ្លេសហៅជា subscribe បាទ subscribe បើក្នុងភាសាអង់គ្លេសតែម្ដងអាសតូចបាទគេមានអសធំនិងអសតូចហើយគេបែងចែកការប្រើប្រាស់ច្បាស់លាស់ណាស់នៅពេលណាគេប្រើអសធំនៅពេលណាគេប្រើអស តូចហើយយើងក៏មានដែរអសរពីរប្រភេទហ្នឹងពេលណាយើងប្រើជើងពេលណាយើងប្រើអសរអសរគោជាអ្នកគោរបស់គេនៅពីលើចឹងពីដើមមកយើងអាចប្រើជើងជំនួសដោយពីឲ្យយើងយើងរក្សាមួយឲ្យឲ្យនឹងជើងយកឲ្យយើងអាចប្រកបយកជើងយកមកធ្វើជាជួយអ្នកប្រកបតែយើងលេងប្រើយូរហើយយើងចែកវាដាច់ជើងយើងទុកតែផ្សំទុកតែក្នុងភៀងតម្រួតអីចឹងណាបាទ យើងមិនយកមកផ្សំជាព្យញ្ញៈប្រកបទេ ជាបន្តយើងមានសញ្ញាព្យញ្ញៈមួយបែបទៀតឈ្មោះថាជើងព្យញ្ញៈបាទសញ្ញាហ្នឹងឈ្មោះថាជើងព្យញ្ញជាអ្នកនៅមានសញ្ញាច្រើនទៀតដូចជាសញ្ញាវណ្ណយុទ្ធឬក៏វណ្ណយាតវណ្ណវិទ្យបាទជើងជួយយនៈសម្រាប់ប្រើក្នុងសំនេរជួយយនៈផ្សំនិងក្នុងសំនេរជាងបាទប្រើក្នុងសំនេរជួយយនៈផ្សំ បាទប្រើក្នុងសំណេរជួយជាអ្នកផ្សំមួយទៀតក្នុងសំណេរព្យាង្គតម្រួត បាទអញ្ចឹងនីតិរបស់វាមាន2ហ្នឹងគេសួរថាតើជើង ជួយញាក់ប្រើដើម្បីអ្វីគឺប្រើក្នុង សំណេរជួយញាក់ផ្សំឧទាហរណ៍កជាងរក្របើយើងអានតាមលក្ខណៈសូវិជាក្រកកជាងរក្រក្រក្រអូក្រូចោក្រូចអញ្ចឹងណាអញ្ចឹងអាហ្នឹងនៅក្នុងព្យាង្គ សំទោសនៅក្នុងជួយជំនះផ្សំបើនៅក្នុងព្យាង្គព្យាង្គកម្រួតបាទអញ្ចឹងឧទាហរណ៍ថាកនឹងមកជើងសបាទកនឹងមកជើងសជើងអាចថាម៉េចកំសកំសនឹងតកំសតបតមួយកំសតឬក៏កំសកនឹងមកកំជើងសអ៊ូសួរលើសួរជើងសជើងសកន្លែងហ្នឹងដើរតួដូចជាជួយជំនះនៅក្នុងជាងកម្រួតអត់ជា អត់ដូចជួយជំនាញផ្សំទេយើងនឹងជួបនៅពេលបន្តបន្ទាប់បាទនៅពេលមកដល់បន្តទៅទៀតបាទចូលមកមើលឧទាហរណ៍នៃការប្រើជើងជា ជួយជំនាញផ្សំនិងនៅក្នុងព្យាង្គតម្រួតជាងតម្រួតឬក៏តម្រួតព្យាង្គ នេះយើងអានថាក្រីក្រខ្ជីខ្ជាថ្លៃថ្លាជូងទៀងទាត់ស្គូស្គាយជ្រោយចង្វាទុនសាយតន្ត្រី ត្រីកញ្ជ្រូកអង្ក្រងតាសាករមើលពាក្យណាខ្លះដែលជាជញ្ជអ្នកផ្សំពាក្យណា ខ្លះជាជាងតម្រួតទៅតាមការហៅក្នុងនេះបាទ ចឹងយើងអាចរកបាននៅខាងដើមដូចជាពាក់កណ្ដាលម្នាក់អឺត្រឹមនេះបាទត្រឹមនេះចឹងក្រីក្រសុទ្ធតែផ្សំអីកជាជួយជំនះផ្សំនឹងជើង ជួយជំនះផ្សំនឹងជើងជួយជំនះផ្សំនឹងជើងបាទសកសកអ៊ូសកូនេះក៏ជួយជំនះផ្សំនឹងជើងដែរចរៈអូជ្រោយជ្រោយនេះឯងចង្វា គឺ នៅក្នុងព្យាង្គតម្រួត ឬយើងហៅថាពាក្យតម្រួតព្យាង្គពាក្យតម្រួតព្យាង្គគឺពាក្យនឹងមានពីរព្យាង្គភ្ជុញជាអ្នកចុងព្យាង្គទី1គឺចងចង់សកបទុអកមួយភ្ជុញអ្នកចុងព្យាង្គទី1ហ្នឹងត្រួតលើភ្ជុញអ្នកដើមព្យាង្គទី2គឺវ៉ាអញ្ចឹងវើហ្នឹងគឺភ្ជុញអ្នកដើមព្យាង្គទី2ព្យាង្គទី2គឺវ៉ាវគឺបន្ទុតលើគ្នាអញ្ចឹងគេហៅថាពាក្យតម្រួតព្យាង្គឬក៏ព្យាង្គតម្រួតតាមគេហៅខាងលើ ទ្រូនសាយតន្ត្រីត្រីកញ្ជ្រូកអង្គអង្ក្រងមែនតើទៅយើងធ្លាប់បានសិក្សារួចហើយនៅក្នុងសៀវភៅថ្នាក់បឋមទី1ទី2បាទទី1ទី2បាទចាប់ហើយនៅក្នុងមេរៀនជួយជាអ្នកយើង បាទលើកក្រោយយើងរៀនអំពី នាម បាទសូមកុំភ្លេចមើលឡើងវិញឲ្យបានច្បាស់ថាអ្វីជា ជួយជាអ្នកផ្សំគឺវាផ្សំនឹងជើង អ្វីជាព្យាង្គតម្រួតឬក៏ពាក្យតម្រួតព្យាង្គបានន័យថា ពាក្យហ្នឹងមានពីរព្យាង្គអឺជួយជំនះចុងព្យាង្គទី1ទួតលើបជួយជំនះដើមព្យាង្គទី2បាទហ្នឹងហើយតម្រួតព្យាង្គណាបាទហើយទៀតយើងស្គាល់ដែរអ្វីជាជួយជំនះអ្វីជាជើងជួយជំនះណាហើយប្រើដើម្បីអ្វីបាទគុណជួបគ្នានៅមេរៀនក្រោយ នៅក្នុងមេរៀនអំពីនាម